អង្គញាជាសរននិងបពពួកត្រូវក្រញប្រជាពលរដ្ឋរងគ្រោះហើយដោយរកស៊ីបោកប្រាស់របៀបគ្រូជោគជ័យទឹកប្រាក់រាប់សិបលានដុល្លារដេកផ្ងាធ្វើមិនដឹង ផ្សាយចេញពីរាជធានីភ្នំពេញខេត្តកំពតអស់រយៈពេលជាង10ខែមកហើយដែលបុគ្គលិកក្រុមហ៊ុនរបស់លោកអង្គញាជាសរនអភិវឌ្ឍដីឡូបណ្ដាលឲ្យប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាពិសេសបងប្អូននៅក្នុងខេត្តកំពតច្រើនពាន់នាក់បានបាត់បង់ទ្រព្យលុយកាក់រាប់ម៉ឺនដុល្លាររហូតដល់ធ្លាក់ខ្លួនចំពាក់បំណុលមេក្រូហិរញ្ញវត្ថុនិងអ្នកមានមួយចំនួនទៀតដោយមើលឃើញ ពីទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំងនោះមានភាពរ៉ាំរ៉ៃខ្លាំងពេកទើបនៅ ថ្ងៃទី22ខែមេសាឆ្នាំ2023ឯកឧត្តមម៉ៃថានិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានដឹកនាំមន្ត្រីក្រមអវត្តទាំងអស់ចុះទៅដោះស្រាយក្នុងបរិវេណវត្តអង្គឈូកស្ថិតក្នុងភូមិឈើទាលឃុំឈូកស្រុកឈូកខេត្តកំពតដើម្បីសម្របសម្រួលនិងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ បានរៀបរាប់ឲ្យដឹងថាកន្លងមកភ្នាក់ងារឬបុគ្គលិកក្រុមហ៊ុនអភិវឌ្ឍដីឡូជាសរនគ្រប់បានលួងលោមឲ្យពួកគាត់ដាក់ទុនវិនិយោគ កជាមួយដើម្បីបានប្រាក់ចំណេញប៉ុន្តែក្រោយពីពួកគាត់បានដាក់ទុនរួចបែរជាខាងក្រុមហ៊ុនកិច្ចវេះមិនគោរពតាមកិច្ចសន្យា ធ្វើឲ្យពុកម៉ែបងប្អូនដែលជាអ្នកដាក់ទុនវិនិយោគជាមួយបានត្រឹមស្រក់ទឹកភ្នែកប្រាក់កបង់ថងក៏ដាច់ធ្លាក់ខ្លួនជំពាក់បំណុលគេវាន់កហើយត្រូវខាងធនាគារមកទារលុយដល់ផ្ទះរៀងរាល់ខែថែមទៀតលោកទឿនសាន់តំណាងឲ្យប្រជាពលរដ្ឋក្នុងឃុំលបើកនិងជាអ្នករងគ្រោះ ម្នាក់ក្នុងចំណោម633 ដើម្បីករណីបានរៀបរាប់ឲ្យដឹងថា សូមស្ដាប់សំឡេងខ្ញុំឈ្មោះរៃយេនខ្ញុំរស់នៅភូមិប្រពាំងអន្ទងភូមិតាពងស្រុកទុកខេត្តកំពតគាត់ដាក់ពាក្យបណ្ដឹងថ្ងៃជាអសន ដោយសារគាត់ឲ្យបុគ្គលិកគាត់ទៅដើរជាងគោរលុយដើម្បីទៅដាក់នៅកន្លែងគាត់ ហើយខ្ញុំវិញដោយសារគាត់និយាយអញ្ចឹងអាផលជំរាបចំណេញគាត់ឲ្យនឹងខ្ញុំវិញទៅធ្វើទៅដោយថាយើងគាត់បងឲ្យគាត់បងអីបុគ្គលិកគាត់នឿយវេទៅបងឲ្យដល់គ្រប់60ខែប៉ុន្តែទទួលផលប៉ុន្តែបងរាល់ខែនៅសល់បង300.475ដុល្លារក្នុងមួយខែមួយខែបាទទៅនៅបងហ្នឹងដែរហើយព្រោះថាពួកខ្ញុំជាពាក់គេអញ្ចឹងទៅ ថាយកអាហ្នឹងទៅក៏កាត់សងព្រួយគេពជានេះអញ្ចឹងយើងអត់នឿយសងគេបាទនំជំនុំពរធ្វើមិនឲ្យតាបានប្លង់ដីខ្ញុំមកវិញសុំសុំប្លង់ដីមកវិញតែប៉ុណ្្នឹង ចំណែកលោកអង្ញាជាសរនម្ចាស់ក្រុមហ៊ុនអភិវឌ្ឍដីឡូដែលកន្លងមក តែងតែ ធ្វើនំអត់ម្សៅឬនិយាយមួយបែបទៀតថា ធ្វើស្រែលើខ្នងរាជនោះ បានអះអាងនៅចំពោះមុខប្រជាពលរដ្ឋនិង អភិបាលខេត្តកំពតក្នុងថ្ងៃដោះស្រាយនោះថា សូមស្ដាប់សំឡេងឲ្យជាមួយបងបងអែដំគោរពពុកម៉ែបងប្អូនជាការសនំពររបស់ខ្ញុំខ្ញុំមានលទ្ធភាពបើសិនជា ដៃគូសហការធនាគារឬក៏បងហៅថាអ្នកមានលុយចូលរួមជាមួយខ្ញុំកិច្ចការងារនេះបើយើង ចូលរួមជាមួយគ្នាប្រជាពលរដ្ឋលោកអត់ពិបាកទេមានន័យថាខ្ញុំ ខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពក្រុមហ៊ុនដៃគូសហការគឺធនាគារចូលរួមពជាឬក៏មានជំរើសណាមួយដែលឲ្យប្រជាពលរដ្ឋលោកទទួលយកបានកិច្ចការងារនេះយើងពិតជាទៅរួចចំពោះ ដំណោះស្រាយនេះពិតជាត្រឹមត្រូវហើយយុត្តិធម៌បំផុតតែយ៉ាងណាខ្ញុំសូមស្នើសុំបងមេត្តាជួយសម្រួលតកតងជាមួយនឹងដៃគូសហការរបស់ក្រុមហ៊ុនសូមឲ្យលោកយោគយល់ហើយចូលរួមជាមួយក្រុមហ៊ុនធ្វើកិច្ចការងារមួយនេះឲ្យរលូនប្រព្រឹត្តទៅក្នុងនាមខ្ញុំជាក្រុមហ៊ុនខ្ញុំពិតជាទទួលខុសត្រូវទាំងស្រុងចំពោះកិច្ចការងារនេះសូមគោរពអរគុណ យ៉ាងណាក្នុងការសម្របសម្រួលនោះលោកអភិបាលខេត្តកំពតអាយដាមម៉ៅថានិនបានសម្រេចតម្រូវឲ្យក្រុមហ៊ុនអភិវឌ្ឍដីឡូជាសរនយល់ព្រមទទួលសងរាល់បំណុលដែលពុកម៉ែបងប្អូន បានទៅខ្ចីលុយគេយកមកវិនិយោគជាមួយក្រុមហ៊ុននោះទាំងអស់ចំណែកបងប្អូនណានៅជំពាក់ក្រុមហ៊ុនឬធនាគារតិចតួច សូមបងប្អូនបងដាច់ហើយក្រុមជំនាញថ្នាក់ខេត្តនឹងចុះធ្វើប្លង់រឹងជូនឲ្យបានឆាប់ជាមួយគ្នានឹងការសម្របសម្ សម្រួលប្រកបដោយគុណធម៌នោះ លោកអភិបាលខេត្តកំពតបានបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះលោកជាសរន ដែលរកស៊ីលើកំណត់ទុកប្រជារាស្ត្រនាំឲ្យ អំពើទុក ដល់អាញាធរចំណាយពេលវេលាចេញមកដោះស្រាយបែបនេះសូមស្ដាប់ប្រសាសន៍ឯកឧត្តមអភិបាលខេត្តប្អូនដែលបានសន្យាជាមួយនឹងពុកម៉ែយើងថាខ្ចីហើយបើមានបញ្ហាអីនោះ ខាងក្រមខាងក្រមពុះដីឡូននេះធានាអះអាងលើការបង់ការប្រាក់ឲ្យម្ចាស់លុយមិនចឹងណាបាទឥឡូវមានបញ្ហាហើយលុយដែលពុកម៉ែយើងខ្ចីប្រមាណពីម្ចាស់លុយយកទៅវិនិយោគមួយប្អូនប្អូនត្រូវធានាខុសត្រូវបំណុលនេះលើការប្រាក់ទៅឲ្យអ្នកម្ចាស់លុយប្អូនត្រូវនិយាយជាមួយម្ចាស់លុយប្រមូលទ្រព្យសម្បត្តិប្អូនទាំងអស់យកទៅតម្កល់ទុកនៅគេដកទ្រព្យសម្បត្តិ ដែលពុកម៉ែយើងយកទៅដាក់មួយម្ចាស់លុយឲ្យគាត់វិញឥឡូវបងគិតថាអ្នកមានលុយនិងអ្នកពុះដីឡូគួរតែដោះស្រាយគ្នាកុំរុញបន្ទុកនឹងមកឲ្យពុកម៉ែបងអ្នកដោះព្រោះរឿងនឹងពីអ្នកឯងជាអ្នកចងតតែឯងអ្នកស្រាយបាទឯងយកគាត់ទៅយកស្នាមមេដៃពុកម៉ែយើងហើយដើម្បីឲ្យតែប្រយោជន៍គាត់តើហើយគាត់បានប្រយោជន៍ប្រមាណឥឡូវប្រយោជន៍នឹងវាមិនបានទៅដល់ចប់ចុងចប់ដើមផងឯងរុញបន្ទុកទៅឲ្យគាត់ដោះហ្មង ឯងឲ្យគាត់មករៀលគាត់ចាយទៅបានមកកាក់ស្រាប់ឯងឲ្យគាត់ចេញ9កាក់សងជំនួសឯងយ៉ាងម៉េចចឹងបានថាអ្នកមានលុយត្រូវស្ដាប់ណាពេលហ្នឹងមិនមែនឯងយករួចខ្លួនទេ យុទ្ធធរគឺនៅត្រង់ហ្នឹងខ្ញុំនឹងបញ្ជាឲ្យគេបើកការស្រាវជ្រាវទាំងអស់ពាក់ព័ន្ធជាមួយនឹងលិខិតស្នាមដែលមានការសង្ស័យពាក់ព័ន្ធជាមួយនឹងលិខិតស្នាមដែលមានភាពមិនប៉ັດប្រកបទៅតាមផ្លូវច្បាប់នៅក្នុងការកម្ចីនេះ បាទមិនចឹងលោកយាយលោកតាបាទពុកម៉ែបងមិនតឹងតឹងមានឡានដឹកដី ផងឯងឲ្យយកឡានដឹកដីទៅថតអានឹងវាអានឹងវារឿងពិតតងណាមែនទេលោកយាយលោកតាហារឿងវានៅកន្លែងហ្នឹងអត់មាន ចំណូលប្រចាំខែផងឯងទៅឲ្យគាត់ខ្ចីអាខ្ចីដោយសារស្អីដោយសារមិនមែនពីអ្នកឯងអ្នករៀបចំឡើង ហើយដល់ពេលបន្ទុកបញ្ហាប្រឈមឯងឲ្យគ្រួសារបងពុកម៉ែបងជាអ្នកដោះគឺបងមិនអាចទទួលយកបានទេ សូមបញ្ជាក់ថា នៅក្នុងការសម្របសម្រួលនោះថ្នាក់ដឹកនាំខេត្តកំពតបានសម្រេចថា ដើម្បីឲ្យប្រជាពលរដ្ឋមានទំនុកចិត្តលើដំណោះស្រាយនេះគឺត្រូវឲ្យសមត្ថកិច្ចឃាត់ខ្លួនលោកជាសរននិងបុគ្គលិកពាក់ព័ន្ធមួយចំនួនជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងនិងរកដំណោះស្រាយតាមនីតិវិធីនៅពេលក្រោយយ៉ាងណាក៏ដោយក្រមអ្នកសេដ្ឋកិច្ចបានលើកឡើងថាលោកអុកញ៉ាជាសរនជំពាក់បំណុលប្រជាពលរដ្ឋមិន តិចជាង40លានដុល្លារបែបនេះសួរថាតើអចលនទ្រព្យរបស់គាត់ទាំងអស់អាចប្រមូល យកទៅលក់បានលុយសងចំនួនបងប្អូនប្រជាពលរដ្ឋគ្រប់ចំនួនដែរឬទេ ប្រសិនបើលោកជាសរន មិនធ្វើតាមកិច្ចសន្យាតើគិតយ៉ាងម៉េចបន្តទៀតឬមួយ បានត្រឹមសន្យាហើយសុខចិត្តទទួលទោសជាប់គុក1ឆ្នាំឬ2ឆ្នាំ ហើយចប់រឿងព្រោះទង្វើនេះត្រូវបានគេមើលឃើញថា ជាបទល្មើសឆបោកនិងជាប្រភេទបទ គាត់ល្មើមជ្ឈិមដែលត្រូវបានចែងនៅក្នុងក្រមព្រហ្មទណ្ឌមាត្រា377ហើយត្រូវបានកំណត់និយមន័យថា គឺជាអំពើបន្លំចំពោះរូបវ័ន្តបុគ្គលឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះខ្លែងដោយអះអាងទៅលើឋានៈខ្លែងដោយរំលោភទៅលើឋានៈពិតប្រាកដឬដោយប្រើអបាយកលទុច្ចរិតហើយដូច្នេះបាន ទទួលពីបុគ្គលនេះដោយធ្វើឲ្យខូចប្រយោជន៍របស់បុគ្គល នេះឬរបស់តតេជននៅទី1ការគ្រប់គ្រងមូលនិធិតម្លៃឬទ្រព្យសម្បត្តិអ្វីមួយទី2ការគុតគងសេវា ទី3ការធ្វើលិខិតដែល មានតម្លៃជាកតបកិច្ចឬជាការឲ្យរួចពីកតបកិច្ច